ឯចំពោះប្រជាពលរដ្ឋមួយគ្រួសារជាប់បណ្ដឹងមានដីជាដី មាន ម្ចាស់ច្រើន កំពុងក្រីក្រមនៅតុលាការករណីនេះបន្ទាប់មានការសម្រេចពីតុលាការក្រមការងាររះស្រាយសំណងជូនខ្ញុំស្នើឲ្យក្រមការងារទៅចុះជួយខេត្តពោធិ៍សាត់ មកជាមួយអាជ្ញាធរគួរតែអញ្ជើញម្ចាស់ធ្វើការសម្របមួយព្រោះតែនៅ ក្នុងតឡាការ គឺមានឈ្នះមានចាច់មានឈ្នះមានចាច់អញ្ចឹងឥឡូវបើគាត់ថាដីតែមួយកន្លែងហ្នឹងវាមាន3គ្រួសារឥឡូវហៅគាត់មកទៅជ័យគ្នាទៅជ័យគ្នា អញ្ចឹងបើទុកឲ្យក្តីក្រំមិនដឹងថាពេលណាដោះស្រាយរួចអានឹងទី1ទី2ដោះទៅវាមានឈ្នះមានចាញ់អ្នកឈ្នះថាតឡាការយុទ្ធធរអ្នកចាញ់ថាតឡាការអយុត្តិធម៌យូរយូរទៅមកជាហ៊ុនសែនវិញអំណាចរបស់តឡាការគឺជាអំណាចមួយផ្សេង ពេលដែលតឡាការកាត់ក្តីឲ្យចាញ់កុំជេរហ៊ុនសែនពួកខ្ញុំអត់បានត្រួតត្រាតឡាការទេណាអញ្ចឹងប្រជាពលរដ្ឋអ្នកឈ្នះគឺតែងថាថាតឡាការយន្តតដល់អ្នកចាញ់ថាតឡាការយន្តតប៉ុន្តែតឡើងចូលតឡាការហើយវាមានតែឈ្នះនិងចាញ់អត់មានស្មើទេអត់មានស្មើទេហើយបើចង់ស្មើឈ្នះឈ្នះគឺ នាំគ្នាមកសម្របបុលនៅក្រៅតុលាការអញ្ចឹងអញ្ជើញពួកគាត់មកនិយាយគ្នាទៅជួនកាលប្រគល់ឲ្យកៅរតនៈស្រួលមែនតើប្រគល់ឲ្យកៅរតនៈស្រួលដីនឹងវាមានប្រមាណណាជួនកាលឲ្យកាត់មកថាឥឡូវមើល តែថាម្ចាស់ច្រើនគ្នានឹងប្រមាណប្រមាណអ្នក3ម្ចាស់3ម្ចាស់ហើយទាំង3ម្ចាស់នឹងមកជួបកៅរតនៈទៅអឺអួយហើយថាឥឡូវដីនឹងតម្លៃប៉ុន្មានតម្លៃប៉ុន្មានថាតម្លៃស្មើនឹងគិតទៅថា10000 10000អញ្ចឹងខ្ញុំទិញយកហ្មងទៅចាំតោះជូនបាយអីបាទចាំតោះ ហ្នឹងអុយហើយចែកឲ្យនៅនេះប៉ុណ្ណេះទៅចែកគ្នាទៅឈ្នះឈ្នះទាំងអស់គ្នាអុយហើយអត់មានរឿងចាំបាច់រមមេធាវីនាំអស់លុយទេចឹងបានខ្ញុំលើក ទឹកចិត្តឲ្យដោះស្រាយចំនួនក្រៅប្រព័ន្ធតឡាការហើយរឿងនេះគឺរឿងដោះស្រាយបានបីម្ចាស់តាយើងហៅបីម្ចាស់ហ្នឹងហើយក្រាំគ្នាយូរយូរទៅអស់សង្កត់ខោទៀតណា ក៏អត់ខ្លាចមើល TV នោះអើយអ្នកឈ្នះថាតឡាការយុទ្ធធរតើអ្នកចាញ់ថាតឡាការអយុទ្ធធរដល់យូរយូរយូរខឹងគូវាយអតេះណាខឹងតឡាការមកមកជេរហ៊ុនសែនហើយត្រូវអដែងពួកគេហៅថាពួកប្រឆាំងញាស់ថែមទៀតទៅជារឿងមួយផ្សេងទៀតទៅរឿងមួយផ្សេងទៀត សុំអានេះគ្រាន់តែជាការប្រាំផ្ញើហើយថាសូមជួយស្រួល ហើយកែវរតនៈលឿនណាអាហ្នឹងនិយាយនិយាយតាមត្រង់គាត់ទទួលផ្នែកអគិសនីជួយមកពោធិ៍សាត់នេះប្រហែលខេតប្រហែលស្រុកឥឡូវថែមចំនួននឹងមួយទៀតទៅ វាមិនតោះខុសទេខាងយោធាភ្ជាប់ជាមួយនឹងកងពល42នៅម្ដងមានជ័យភ្ជាប់កងពលលេខ14នៅនេះមកដាហើយនឹងមកដាចឹងទេដោះស្រាយទៅហើយលើកទឹកចិត្តឲ្យមានការដោះស្រាយថែមថយលុយបន្តិចបន្តួចទៅទៅតម្លៃដីទៅក៏ដីនឹងធំដែរដីដែលមានតម្លៃនឹងធំហ្នឹង 7ហិកតា7ហិកតា ទិញយករងទៅតោះសម្រាប់ទៅបាទប្រហែលថ្ងៃគេទៅចប់ណ៎ហ្នឹងជាវិធីហើយមិនចាំបាច់ណែលោកគឹមជុងឌីលបោះទេអាហ្នឹងយើងដោះបើអាហ្នឹងក្របខ័ណ្ឌនៃការដោះស្រាយគោលនយោបាយហ្នឹងអាហ្នឹងយើងដឹងហ្នឹងចឹងទៅស្រួលដោះស្រាយជាមួយគ្នាទៅហើយ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ។